ឲ្យនេះស្រាក់ទៀតលឺសំឡេងដែរដែរខ្ញុំដកអឹមផ្សេងសៀងបាញ់ខ្ញុំប្រណីទៅដល់គូសត្រូវដែលវាហ៊ាន ពួកអានេះថាវាឃ្លានពួកអានេះថាវាឈានពួកអានេះថាវាហ៊ានហ៊ាន ចូលមកលេងទៅមកលេងជាមួយបងប្រយ័ត្នខ្លួនឲ្យអូនគេងតោកក្របចូលបងបងហាក់បាញ់ជើងឆ្វេងបងមិនចេះតែនិយាយលេង បានតែមាត់ឆ្វេងឆ្វាច់មកបង ដឹកបងវត្តមកវត្តអឺ Yeah yeah yeah yeah ក្នុងខ្លួនខ្សែមួយមិនអាចមានខ្លាពីរកោតក្របចូលបង បាញ់ក្បាលពួកអាញីឲ្យឯខ្សែនាទីនេះ កុំចង់មកលេងបើអូនចង់មកលេងទុកឲ្យបងឯចាក់ភ្លេងម៉ូតឲ្យកំដររងកំអល់ស្ងាត់បាត់រូបពីរាងកាយបាត់រូបពីផែនដីបាត់រូបពីវ័យវ័យព្រោះតែហើយចង់លេង ខ្ញុំដកអឹមស័យជាញបាញ់មិនប្រណីទៅដល់គូសត្រូវដែនឈាមនេះពួកអានេះសំតែដាក់ក្បាលរៀមមកស្អីជើងពួកអានេះសំតែដាក់ក្បាលហែងអត់ស្អីបើឃើញមុខហែងអញវាយវាយវាយអញសុំដាក់បាត់ដៃកណ្ដាលមុខរួចហើយអញសុំដើរចូលគុកហែងគិតថានេះជាមេរៀនអញប្រដៅពួកអាក្មេងអួតពួកអាមានអំនួតពួកអាកេងក្អា បើសិនហើយចង់សុខសូមតែទៅមកខាតដេកពួនឲ្យស្វាងចាំមកធ្វើចាងវាក់ដើរចាងសាថ្មីវាមិនទាន់ហួសពេលចេញភាសាគ្មានទំនើងនិយាយចេញភ្លើងខ្ញុំសូមមិនប្រើដៃតែខ្ញុំប្រើកម្មភ្លើងបាញ់ក្បាលអាទំនើងឲ្យហើយបាសជើង លេងជាមួយនឹងអញដូចយកសម្រាប់មកដាក់នឹងភ្លើងសក់មិនចង់សក់វាមកឆ្កឹះឡើងងើក ធ្វើឲ្យខ្ញុំខឹងទើងអត់ព្រមមិនបាន ចង់តែហាក់កាប់ចានឲ្យដាច់ណាកលយានមិនព្រមស្គាល់បងច្បាស់ កុំចេះតែស្មានឃើញបងមឺមឺបងសងំយកពឹសទ្រឹស្ដីចេញវាចាដូចជាក្មេងអាណាថាដូចជាក្មេងក្រៅសាលាដូចជាក្មេងបាត់ផ្សាដូចជាក្មេងបែកម៉ាដូចជាក្មេងញ៉ាំកាឆាអាយ៉ាយ៉ារួញមួយអូនកុំចង់បាញ់ត្រីពីរ ញាតតិចថាมันបានស៊ីហើយវាអួតតែមាត់ភៀតបាត់អីឡើងញីថាអូនចូលមកណេះចាំបងកេះកាយហ្វ្រីបងមិនមែនចរិតញីដូចជាគីគីចរិតជាកូនប្រុសថាគេយកសំដីតើហែងអួតអាងតើហែងនឹងយកស្អីហើយយកសំដីឬក៏យកដំដីមកជួបមុខអញវិញអញដាក់មិនប្រណីអញស្អប់អាណាគេនិយាយបាត់ដៃក្នុងពូថៅញេញ៉ៃមុខអញ ទិញអញវត្តមកផ្ដៅផ្ដៅខ្ញុំដកអឹមសៃជាញបាញ់មិនប្រណីទៅដល់គូសត្រូវដែនឈាមនេះពួកអានេះសំតែដាក់ក្បាលរៀមមកស្អែកជើងពួកអានេះសំតែដាក់ក្បាលហែងអត់ស្អែកបើឃើញមុខហែងអញវាយវាយវាយអញសុំដាក់បាត់ដៃកណ្ដាលមុខរួចហើយអញសុំដើរចូលគុក ឯងគិតថានេះជាមេរៀនអញប្រដៅពួកអាក្មេងអួតពួកអាមានអំនួតពួកអាកេងក្អាបើសិនឯងចង់សុខសូមតែកទៅមកខាក្ដេកពួនឲ្យស្វាងចាំមកធ្វើចាងវាកដើរចាងសាថ្មីវាមិនទាន់ហួសពេលអេ ចេញភាសាគ្មានទំនើងនិយាយចេញភ្លើងខ្ញុំសូមមិនប្រើដៃតែខ្ញុំប្រើកម្មភ្លើងបាញ់ក្បាលអាទំនើងឲ្យហើយបាសជើង លេងជាមួយនឹងអញដូចយកសម្រាប់មកដាក់នឹងភ្លើងសឹកមិនចង់សក់វាមកឆ្កឹះឡើងើភ្លើងធ្វើឲ្យខ្ញុំខឹងទើងអត់ព្រមមិនបាន ចង់តែហាក់កាប់ចានឲ្យដាច់ថាកលយានមិនព្រមស្គាល់បងច្បាស់គុំចេះតែស្មានឃើញបងមើមឺបងសំងំយកពឹស ទ្រឹស្ដីចេញវាចាដូចជាក្មេងអាណាថាដូចជាក្មេងក្រៅសាលាដូចជាក្មេងបាត់ផ្សាដូចជាក្មេងបែកម៉ាដូចជាក្មេងញ៉ាំកាឆាអាយ៉ាយ៉ាព្រួយមួយអូនកុំចង់បាញ់ត្រីពីរតិចថាវាភ្លាត់គ្នាតិចថាมันបានស៊ីថាវាអួតតែមាត់ ទៀតបាក់អីឡើងញីថាអូនចូលមកណេះចាំបងកេះកាយហ្វ្រីបងមិនមែនជារឹកញីដូចជាគីគីចាក់រឹកជាកូនប្រុសថាគេយកសំដីតើហែងអ៊ូតអាងតើហែងនឹងយកស្អីហើយយកសំដីឬក៏យកដុំដីមកជួបមុខអញវិញអញដាក់មិនប្រណីអញស្អប់អាណាគេនិយាយបាត់ដៃក្នុងពូថៅញេញ៉ៃមុខអញទិញអញវត្តមកបដ